ឪពុកម្ដាយដែលខិតខំចិញ្ចឹមបីបាច់កូនខំធ្វើការរាល់ថ្ងៃយើងចង់ឲ្យកូនយើងបានសុខសប្បាយមែនទេហ្នឹងហើយប៉ុន្តែត្រូវដឹងថាផ្លូវកាយផ្លូវចិត្តទាំងពីរនេះដែលសត្វរស់នៅហ្នឹងមិនមែនរស់ស្រួលតែតាមរយៈផ្លូវកាយទេវាមានផ្លូវចិត្តមួយទៀតបើ ផ្លូវចិត្តរៀបចំមិនស្រួលចិត្តនឹងអាចកំទេចរាងកាយបានមែនទេណា បើយើងរៀបចំផ្លូវជីវិតមិនត្រូវចិត្តអាចកំទេចអ្វីអ្វីគ្រប់យ៉ាងអាវុធដែលហៅថាសាហាវអាវុធគ្មានសាហាវទេអាវុធឯណាសាហាវចិត្តមនុស្សទៅសាហាវគេមិនដែលនិយាយថាអាវុធគ្រួលទេគេមិនដែលថាអាវុធនឹងខូខើមែនទេហ្នឹងហើយតែមនុស្សទេតាខូខើ សំបីបរមាណូកំជ្រួចមីស៊ីលបើទុកតាណាវានៅតែនឹងកុំទៅកេះកាយវាវាមិនសាហាវអីវាឆ្នាំពុលអង្គត្រិនឆ្នាំពុលកដលទុកតាណាវានៅតែនឹងវាអត់ដែល ទៅ សម្រាប់សត្វលោកទេ តែមនុស្សសម្រាប់មនុស្សអឺលោកសិទ្ធិអនាថបណ្ឌិកៈគាត់មានទ្រព្យសម្បត្តិច្រើនណាស់ប៉ុន្តែគាត់ខ្វល់ គាត់បារម្ភពីរឿងកូនគាត់មិនយល់ពីមេរៀនជីវិត ដែលហៅថាយល់ធួនហ្នឹងគឺយល់ពីមេរៀនជីវិត មិនមែនដូចធួនដែលយើងគិតរាល់ថ្ងៃឯងយើងយ៉ាងច្រើនយើងគ្រាន់តែបង្រៀនកូនឲ្យចេះសូត្រធម៌នឹងឯងហៅថាចេះធម៌ no not like that ប្រសិនបើគ្រាន់តែចេះសូត្រតែមិនយល់ពីពុទ្ធបំណងដែលព្រះអង្គពន្យល់ទេ ដូចម៉ែនិយាយថ្ងៃមុនថាដូចស្វាបានដងទុំចឹង មែនទេស្វាបាងដូនតុដូងទុំមិនហ្នឹងហើយកាន់លោតទៅលោតមកប៉ុន្តែបានក្រេបរសជាតិទេអត់ទេប៉ុន្តែបើសិនបើមិនបានដូងទុំមួយទាំងមូលក៏ដោយបានតែមួយចំណិតណាក៏ល្អដែរឲ្យតែបានភ្លក់មែនទេឲ្យតែបានភ្លក់យ៉ាងណាមិញធោប្រពុតចឹងដែរអាត្មាគិតថា ការបង្រៀនរបស់សាលាហ្នឹងថ្មមិនបានពិភាក្សាអីច្រើនទេពីវិធីសាស្ត្រនៃការបង្រៀនអំពី mindfulness អីអីនេះបរៀនយ៉ាងម៉េចយ៉ាងម៉េចថ្មពុំបានអង្គុយនៅហ្នឹងប៉ុន្តែដោយសារអ្នកបង្កើតសាលាយល់រឿងហ្នឹងថ្មសង្ឃឹមថាមិនមែនបង្រៀនឲ្យចេះសូត្រទេគឺឲ្យចេះគិតឲ្យឲ្យយល់ត្រូវទេថ្មនិយាយហ្នឹងត្រូវហ្នឹងឯជាកੁੰលឹះជាកੁੰលឹះហើយដែលថ្មសบายចិត្តហ្នឹង ម្ចាស់សាលានេះបានជា good example ដែលអាត្មាយកទៅសម្ដែង ធូរច្រើនកន្លែងដែលអឺគាត់ជួបរឿងបញ្ហាគ្រួសាររហូតដល់ដើរទៅនេះទៅនោះអីច្រើនរទីពឹងអីមិនបានទីបំផុតជួបធួរហ្នឹងទៅធ្វើឲ្យគាត់មានកម្លាំងងើបតស៊ូឡើងវិញហ្នឹងដូច្នេះព្រះសម្មាសម្ពុទ្ធបង្រៀនយើង មិនមែនតែផ្លូវមួយមួយ ជ្រុងមួយជ្រុងដូចតែយើងគិតទេញាតិញោម គឺគ្រប់យ៉ាងឲ្យតែមនុស្សចេះយកមកប្រើវាណាស់តែយើងអត់ចេះប្រើហើយធូរនឹង នៅទាំងដុលនៅបីដកនឹងទាំងដុលហើយយើងអត់យកមកប្រើដូចនៅស្រុកខ្មែរយើងដូចថាវត្ថុធម្មជាតិស្រុកខ្មែរយើងមានគ្រប់យ៉ាងតែយើងអត់ចេះច្នៃចឹងមានប៉ុណ្ណាក៏លាយដែរមែនទេនៅក្នុងដី មានរ៉ែមាសនៅស្រុកខ្មែរណាប៉ុន្តែយើងអត់ចេះប្រើលាយគេមកយកអស់ហ្នឹង មិនចង់ថាទេហ្នឹងហើយតែយើងមិនចេះប្រើគេយកអស់បើបានលក់ឲ្យគេដើម្បីយកលុយមកចិញ្ចឹមប្រជាជនអត់ទៀតគេដាក់តែច្បាប់រុករករករករមុំរុករករករកគេយកអស់លីងអាហ្នឹងមកពីអីមកពីលងងមិនមកពីខូចទេមកពីលងងអាហើយព្រៃឈើស្រុកយើងបារាំងម្នាក់គាត់ថាស្រុកខ្មែរបើបើលក់តែព្រៃឈើក៏ចិញ្ចឹមប្រជាជនរស់ដែរលក់ឲ្យត្រឹមត្រូវហ្នឹងហើយ ហើយមិនបានយើងមានរបស់អញ្ចឹងហើយវាប្រើវាមិនបានថាមកពីល្ងងមិនមកពីខូចទេមកពីល្ងងហ្នឹងហើយអូធម្មជាតិនៅ ក្នុង ទឹកមានមិនបាច់ពីណាចិញ្ចឹមបឹងទលេសាបអីអីអីអីសើថាស្ដោះទឹកមាត់ហ្នឹងត្រីមករោមពីមុនមែនអត់ឥឡូវញាតិញោមហ្នឹងហើយឥឡូវមិនអស់លីងអញ្ចឹងទៅថាមើលល្ងងវាមិនចេះថែនោះហ្នឹងហើយ អាត្មាមិនថាខូចឯងមកពីល្ងងបើចេះគឺចេះធ្វើមិនឲ្យវាសល់ឲ្យវាស៊ីមិនចេះអស់ហើយអឺហើយពាក្យហ្នឹងពពុទ្ធសំដែងណាថាភ្នំកុំថាឡើយឪពុកម្ដាយមានទ្រព្យសម្បត្តិត្រឹមជាសេដ្ឋីអីសាមញ្ញធម្មតាទោះបីជាមាន ភ្នំមាសពីរដុះពីក្រោយផ្ទះក៏ឪពុកម្ដាយនោះមិនអាចបំពេញតម្រូវការរបស់កូនល្ងងមួយបានដែរហ្នឹងហើយ អញ្ចឹងអាត្មាមិនដឹងថាអឺរស់អីឲ្យវាល្អជាងការយល់ពីជីវិតហ្នឹងឯងតាមពិតអាត្មាត្រូវសឹកយកប្រពន្ធតាំងពីអាយុ23មែនណាប៉ុន្តែពេលដែលអាត្មាចាប់យល់ណាបានអាត្មាបន្តវីសាអញ្ចឹងមកបញ្យល់គេទៀតនោះណាអេមិនតាន់លេតទេបើប៉ុន្តែចង់ឲ្យគេយល់ ហ្នឹងហើយអឺអាត្មាលើកជារឿងឲ្យញាតិញោមយល់ដូចជាសិទ្ធិអនាថបនិកសិទ្ធិអញ្ចឹងគាត់មាន កូនកូនគាត់សិតតែយល់ធัวយល់នឹងមិនមែនយល់សាមញ្ញគឺយល់ឃើញ សច្ចធัวណាទ្រពសម្បត្តិរបស់គាត់គាត់ថារបស់នឹងក្រៅខ្លួន មិនគាត់មិនទុកឲ្យកូនទេគាត់ទុកឲ្យប៉ិនគាត់មិនឃើញថា សំខាន់ជាងការយល់ដឹងពីជីវិតទេទិសដៅនៃជីវិតនឹងសំខាន់ណាអឺដូចកូនគាត់ប្រុសមួយជាតដើរលេងមកកាលៈនោះមិនទឹកកាលៈនោះដើម្បីឲ្យកូនទទួលបាននៅធัวគាត់ប្រើគ្រប់វិធីសាស្ត្រទាំងអស់គាត់ថាគាត់ណាក្នុងនាមគាត់ជាអ្នកដឹងច្បាស់ធัว chứ គាត់ជាសោតាបណ្ឌបុគ្គលហ៎ គាត់យល់ច្បាស់យ៉ាងនេះហើយទុកឲ្យកូនល្ងងអញ្ចឹងវាមិនសមសោះឲ្យកូនទៅស្ដាប់ធម៌មិនទៅហើយដល់តែមិនទៅគាត់ប្រើល្បិចថាបើកូនឯងទៅរក្សាសិលឧបោសថនឹងឲ្យបានមួយថ្ងៃមកវិញឲ្យ100កហបណៈហើយកូននោះចូលចិត្តលុយយកទៅលេងគប់វងទៅរក្សាមែនទៅដល់ថាតាមព្រះទៅបាណាទេបាតាបើគ្មានយល់ទេ ដល់ពេលរសាសិលប្រមាណដងនៅទៅវាមិនកើតនៅដដែលបនឲ្យតែចប់ ថ្ងៃរះឡើងរត់មករលុយអត់យល់ហ្នឹងឯងដែលអត់យល់ឃើញទេអត់យល់ឲ្យកូនទៅដែរកូនចេះ ត្រឹមតែសូត្រតាមព្រះអង្គទេហើយដល់តែសូត្រអត់យល់កែអត់កែទេដល់ញ៉ឹកគាត់គិតទៀតទេកូនទៅហើយចេះសូត្របាណាតិបាតាអីចឹងដែរប៉ុន្តែមិននៅតែចូលឯង អូមកពីមិនយល់អញ្ចឹងបានគាត់ថាទៀតឥឡូវអញ្ចេះខ្លួនឯងទៅស្ដាប់ធัวព្រះអង្គឲ្យបាន តាមមួយចំណុចណាមួយ មេរៀនណាមួយមួយគាថាមកហើយយកមកពយល់ឪពុកបានយកមកគាថាហ្នឹងយកមកពយល់ឪពុកបានថាតើពុទ្ធបរិញ្ញាថាម៉េចឲ្យ បានតែមកគាថាលើកនេះឲ្យ1000ណាលើកនេះឲ្យ1000ឯនោះ អាងដល់ខ្លួនឯងបកែចាំនោះទៅពិបាកអីដល់តែពេលអញ្ចឹងព្រះអង្គដឹងព្រះអង្គអត់សំដែងឲ្យចាំទេតែព្រះអង្គសំដែងឲ្យយល់បំណងរបស់ពុទ្ធឲ្យយើងយល់ណាញោមព្រះអង្គសំដែងធัวប្រតិកគ្នាអត់ឲ្យចាំយកតែមួយដាច់ទេមេរៀនរបស់ព្រះអង្គសំដែងប្រតិកមួយគ្នាអានេះប្រតិកមួយនេះអានេះប្រតិកមួយនេះសំដែងឲ្យយល់ពីជីវិតនឹងស្ដាប់មើលតែមួយនឹងយល់បន្តិចហីថាគិតថាប៉ុណ្្នឹងបានព្រះអង្គថានេះអានឹងវាតាក់ទងជាមួយនេះតាក់ចុះតាក់ឡើងតាក់ចុះតាក់ឡើង ទម្រាំតែជាប់គាត់យល់ខ្ទេចសម្រាប់ជាសោតាបណ្ណបុគ្គលបាទដល់តែយល់ហើយមិនចាំបាច់ចាំអីច្រើនយល់ពីជីវិតណាហ្នឹងហើយលះបង់អាភាពខូចនឹងអស់ទៅ ហើយក៏ទៅជាមួយព្រះអង្គទៅផ្ទះដែលគាត់និមន្តព្រះអង្គទៅទៅតាមផ្ទះទៅតាមផ្លូវហ្នឹងគិតផងគិតថាអូយឯងធួល្អម្លឹងម្លឹងមិនសមណាឲ្យអូវជួលមកស្ដាប់សោះអញ្ចឹង ធัวល្អម្លឹងម្លឹងមិនសមណាឲ្យអូវជួលមកស្ដាប់សោះហើយក៏គិតក្នុងចិត្តអូយធ្វើមិនទេណាទៅវិញធ្វើមិនកុំឲ្យអូវយកលុយមកឲ្យមុខព្រះឲ្យខ្មាស់មកឃើញណាដល់ពេលហ្នឹងសិទ្ធិគាត់ចាំមកព្រោះសពដងតើទៅដល់មិនបានលុយអត់ស៊ីបាយទេអញ្ចឹងដល់ហ្នឹងគាត់រៀបលុយឲ្យមុនហ្មងកំពុងតែថាកុំកុំយកមកបង្ហាញមុខព្រះឃើញទេហើយបាន គាត់ឲ្យគេរៀបចំលុយទៅបានកូននឹងថាម៉េចបើពិតលោកឪពុកហើយសូមលោកឪពុកទុកវិញចុះលុយនឹងខ្ញុំមិនត្រូវការទេអាខ្ញុំជួយចាត់ចែងចង្ហាន់អីអីចឹងទៅ បានសិទ្ធិនឹងថាគាត់គិតហីយកកូនខ្ញុំហ្នឹងឲ្យវាចលែកម៉េះណោះសពដងឲ្យតែលឺលុយមិនបានហ្មងណាអីចុះលើកនឹងមកចឹងព្រះអង្គបានព្រះអង្គទ្រង់ញញឹមព្រោះព្រះអង្គ ដាក់ឆ្នាំត្រូវហើយនោះណាបានព្រះអង្គថាព្រោះគេបានសម្បត្តិមួយដែលជាសម្បត្តិលុយទិញអត់បានគឺសម្បត្តិការយល់ត្រូវនឹងហ្មងសមាទិដ្ឋិនឹងហ្មងសំខាន់ណាស់ណាញោមសំខាន់ណាស់អាត្មាថាសំខាន់សំខាន់ណាមិនអាត្មាថាទេព្រះថាទៀតណាហើយអ្នកដែលយល់ត្រូវនឹងគឺគឺគឺពិតជាយល់តម្លៃនៃការយល់ត្រូវនឹងខ្លាំងណាស់ បានព្រះអង្គចង ជាគាថាថាម៉េចថាបឋព្យាឯករជេនៈសក្កសកមនេនវាសពលោកាតិបច្ចេនៈសោតាបតិបលង្វរង្គសោតាបត្តផលនេះប្រសើរជាងភាពជាស្ដាច់លើផែនដីប្រសើរជាងភាពជាធំលើលោកទាំងមូល ប្រសើរជាងដំណើរទៅកាន់ឋានសួគ៌ទៀត លោកអត់មានដូរទេ អញ្ចឹងមានអីដែលថាទៅទិញលោកបានទៀតទៅធ្វើឲ្យលោកវែងបានទៀតនៅពេលដែលឃើញសច្ចធម៌ហ្នឹងហើយញាតិញោមទៅរកទៅសំបីយកសម្បត្តិ Bill Gates ទៅទិញក៏អត់បានណានោះអត់បានទេអាការយល់ត្រូវនឹងអត់បានទេនឹងចឹងអញ្ចឹងបានអឺវាមិនចាំបាច់ថាជាមោទនភាពរបស់ខ្មែរបានយើងឲ្យកូនរៀនទេអាត្មាថាបើមានអញ្ចឹងហើយហើយអាច មានមធ្យោបាយគួរតែឲ្យកូនចៅរៀនដែរបាទព្រោះព្រោះកើត ពីការយល់ត្រូវព្រោះម៉ែបាននិយាយមួយគាត់កើតពីការយល់ត្រូវមិនមែនមិនមែនជា Buddhism បែប tradition ទេបើគ្រាន់តែបង្រៀនបែប tradition ណាខ្មែរមិន recommend ឲ្យឲ្យរៀនទេពួកវាអត់កែប្រែមនុស្សកើតទេ តាម tradition គ្រាន់តែចេះថ្វាយអង្គមគ្រាន់តែចេះសូត្រធម៌កែមនុស្សអត់បានទេតែការបញ្យលបើកបង្ហាញការពិតអំពីសច្ចភាពនៃជីវិតនេះគឺធ្វើឲ្យមនុស្សកែប្រែ completely មកនឹងចឹងហើយ ចឹងបានអឺការដែលបើកបង្ហាញការពិតហ្នឹងវាទល់តែវាត្រូវការឲ្យម្ចាស់នឹងយល់ការពិតអញ្ចឹងហើយបើសិនជាគាត់គ្រាន់តែមានសទ្ធាទេ ខ្លួនឯងអត់យល់អំពីអវាទរបស់ពុទ្ធទេក៏អាត្មាមិនដឹងថាជួយណែនាំមិនទេមិនដឹងជួយផ្សាយយ៉ាងម៉េចទេប៉ុន្តែនេះអាត្មាបានពិភាក្សាគ្នាគាត់យល់គឺធួនឹងធ្វើឲ្យគាត់ខ្លាំងឡើងវិញសំបីតែរឿងមនុស្សដ៏ច្រើនដែល ទៅចិត្តជាមួយនឹងអឺពវេសន្តរដាក់កូនជាទៀនអីនោះរឿងនឹងថ្មបានស្ដាប់ដែរក៏គាត់ដោះស្រាយរួចខ្លួនគាត់ដែរអត់មានគ្រូណាដោះឲ្យគាត់បានទេគាត់ដោះខ្លួនគាត់តែមើលថ្មនិយាយត្រូវអត់រឿងហ្នឹងថាពេលមួយទៅទៅវិសាអីនៅណាហើយឃើញក្មេងៗឡើងលេងលើស្អីនោះហើយប្រដាប់លេងហ្នឹងវាដួលដួលទៅវាមិនប៉ះត្រូវក្មេងៗផ្សេងផ្សេងហើយនិយាយពី ឪពុកម្ដាយគឺសង្វាតទៅរកតែកូនខ្លួនឯងឯងចង់កូនពីណាគ្រោះថ្នាក់មិនក៏គ្រោះទៅនេះគឺទឹកចិត្តមនុស្សសាមញ្ញឃើញទេហើយដល់ទៅព្រះបរមពោធិសត្វព្រះអង្គធ្វើប្រយោជន៍ដើម្បីមនុស្សទាំងអស់គ្នាវាលើសពីទឹកចិត្តសាមញ្ញហ្នឹងបើទៅជាពុទ្ធកើតនោះអាហ្នឹងតែចាប់ដើមយល់ពីនឹងមកខ្លួនឯងទោះបីនរណាបញ្យល់យ៉ាងម៉េចក៏ដោយបើមិនតាន់ឃើញខ្លួនឯងពិសោធន៍ខ្លួនឯងអញ្ចឹងយល់យល់អត់កើតទេ ដូច្នេះការយល់ធម៌របស់ព្រះសម្មាសម្ពុទ្ធមិនមែនខ្ចីបញ្ញាគេយល់ទេគឺខ្លួនខ្លួនឯងបាទនឹងចឹងអឺហើយអឺសិស្សសិស្សភាគច្រើនជាជនជាតិអីដែលមករៀននៅនេះសពថ្ងៃចិនយល់ឲ្យបាត់ខ្មែរយើងតណោទៅណាអញ្ចឹងបានថាអឺអានឹងយើងគួរគិតឡើងវិញដែរណាញាតិញោមពុំមានចៅ5អីសាក់1មក ជំមើណាក្រនបើជាងអត់សូវដឹងហ្នឹងឥឡូវដឹងហើយនៅអាស័យដ្ឋានតណានេះអអាស័យដ្ឋាននៅអាត្មាបានផ្សាយនៅក្នុងហ្នឹងហើយអាត្មាផ្សាយក្នុង Facebook ហើយដែរអាត្មាគិតថាអឺយើង មិនមិន promotion ហ្នឹងដល់តែថារបស់ខ្មែរបានយើងមកទេមិនមិនចង់បានតែអញ្ចឹងទេប៉ុន្តែអាត្មាគិតថាវាអត់មានងាយសាលាណាដែលមានពយល់រឿងហ្នឹងវាអត់ងាយវាអត់ងាយហើយនៅពេលដែលមនុស្សមានអាការយល់ដឹងនៅរឿងជីវិតហ្នឹងអាថាមិនដឹងថាយកអីមកដូរឯងញាតិញោមរៀនជំនាញអីផ្សេងផ្សេងមិនខ្វះទេក្នុងពិភពលោកនេះប៉ុន្តែ យើងចេះជំនាញហើយចេះទាំងមេរៀនជីវិត នេះទៀតទៅជារឿងកម្រមួយដែលយើងហើយសាកបដោះមើលទៅបើសិនជាអាបរិញ្ញានឹងមានមានមានអីខ្លះដែលក្រៅពីវិជាទូទៅ ដែលពុទ្ធសាសនាយើងបរិញ្ញានឹងមានមុខវិជាអីខ្លះហើយ mindfulness មួយទៀតនៅនៅស្តេបឋានទៀតហើយយើងនឹងចាស់ចាំមិនតន់ចេះស្តេបឋានហ្មងណាអាថ្មថាល្អមែនតើពូមេរៀននឹងថ្ម នៅនៅស្រុកខ្មែរមួយមានសាកលវិទ្យាល័យមួយដែរគឺសាកលវិទ្យាល័យបញ្ញាសាស្ត្រសាកលវិទ្យាល័យបញ្ញាសាស្ត្រហ្នឹងលោកតាបណ្ឌិតកុលភេងគាត់បង្កើតមួយហៅថា personal grow អ្នករៀនចប់បណ្ឌិតទាំងអស់ហ្នឹងបើអត់បានរៀន ពី Buddhism ទេគាត់អត់ឲ្យសញ្ញាបត្រទេអញ្ចឹងចេញពីសាលាគាត់យ៉ាងហោចចេះប្រវត្តិពុទ្ធពុទ្ធចេះសិល5សិល8ចេះ កម្មអំពីកម្មកថាអីចឹងទៅអ្វីដែលវាឆ្លុះបញ្ចាំងអំពីទ្រឹស្ដីរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងអាហ្នឹងបានបានឲ្យសញ្ញាបត្រហើយវគ្គហ្នឹងគាត់បរៀនថែមថែមហ្នឹងណាហើយវាមិនងាយមានសាលាឯកជនណាងាយទៅធ្វើអញ្ចឹងទេអញ្ចឹងឯងបានអាត្មាអឺពេញចិត្តទៅធ្វើការជាមួយគាត់ហ្នឹងដោយសារអីដោយសារគាត់បដោះអញ្ចឹង ហើយសប្តាហ៍ក៏កំពុងតែធ្វើវិទ្យាស្ថានសក្តិបុត្រអន្តរជាតិមួយដែរយើងកំពុងតែគូ master plan ធ្វើធំនៅ ពុទ្ធមណ្ឌលទៀនស្វាយហ្នឹងបានការឯកភាពពីម្ចាស់កន្លែងអស់ហើយយើងទទួលដីបានជិត10ហិកតា ធ្វើសម្រាប់រៀនតែ Buddhism នឹងតែម្ដងហើយអឺយើងនឹងមាន កម្មវិធី exchange program ច្រើនជាមួយជនជាតិផ្សេងផ្សេងហ្នឹង គោលការណ៍ទៅអនាគតយើង imagine មួយគឺថាយើងមិនចង់ឲ្យល្បីតែថាយើងទៅរៀនភូមិទៅរៀនឡើងកាថាទៅរៀនទៅទៅប៉ុន្តែឲ្យវាល្បី ថាគេមករៀនពីយើងផងថាមានគោលកំណត់អញ្ចឹងកុំឲ្យអូទៅរៀនលង្កាបានល្បីទៅរៀននេះក៏ល្បីឲ្យគេល្បីវារៀនពីយើងខ្លះមើលមែនទេណាគេមនុស្សដែរតាហ្នឹងគេមនុស្សដែរតាយើងក៏មនុស្សដែរតាជើងចន់ដីក្បាលទល់មេឃដូចគ្នា ហ្នឹងហ្នឹងចឹងហើយម្យ៉ាងទៀតបង្កើនការលើកទឹកចិត្តគ្នាក៏ជារឿងម្យ៉ាងដែរដូចខ្មែរយើងអញ្ចឹងដូចខ្មែរថាអញ្ចឹងថាសាលានេះសម្រាប់អឺ Buddhist ទូទៅក៏ពិតមែនប៉ុន្តែមោទនភាពរបស់យើងគឺកូនខ្មែរជាអ្នកធ្វើហើយញាតិញោមអាចថាបើចៅ4 10អីគីឡូខ្លាច់ស្អុយអីដាក់តែមួយមកបានហើយចាំមើលចាំប្រៀបធៀបគ្នាមើលណាអតចរិតនឹងការយល់ដឹង អំពីជីវិតនឹងខុសគ្នាយ៉ាងម៉េចអានឹងដឹងហ្នឹងណា ណានឹងចាត់ជាព័ត៌មានសម្រាប់ញាតិញោមនៅស៊ីដនីនេះតាមពិតមានសំណាងញាតិញោមអាត្មាគិតថាមានសំណាងញាតិញោមមិនពិបាកហត់និយាយទេឲ្យតែយល់ពីជីវិតញាតិញោមមិនពិបាកនិយាយទេ